Alexander Graham Bell មិនមែនជាអ្នកដែលបានរៀនសូត្រជ្រៅជ្រះនោះទេដោយលោករៀនមិនបានចប់ថ្នាក់សាកលវិទ្យាល័យផង ហើយមានអាជីពដើមត្រឹមតែ ជាគ្រូបង្រៀនភាសាដល់អ្នកថ្លង់ត្រចៀកតែប៉ុណ្ណោះក៏ប៉ុន្តែ ចំណង់ចំណូលចិត្តខាងវិទ្យាសាស្ត្រការស្វះស្វែងចង់ដឹងចង់យល់ដោយខ្លួនឯងបាននាំឲ្យលោករកឃើញនូវឧបករណ៍ដ៏សំខាន់មួយដែលនៅតែបន្តមានឥទ្ធិពលបំផុត នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងស្ទើរគ្រប់គ្នារហូតមកទល់នឹងពេលបច្ចុប្បន្ននេះ Alexander Graham Bell កើតនៅឆ្នាំ1847នៅក្នុងទីក្រុង Edinburgh ប្រទេស Scotland រាជាណាចក្រអង់គ្លេស Alex ដែលជាឈ្មោះក្រៅនៅផ្ទះមានម្ដាយដែលថ្លង់ត្រចៀកទាំងសងខាងស្ទើរតែស្ដាប់អ្វីមិនឮទាត់ទេសោះចំណែកឯឪពុកវិញគឺជាគ្រូបង្រៀនភាសាដល់អ្នកគួរថ្លង់ ឬអ្នកដែលមានបញ្ហាក្នុងការនិយាយជីតាខាងឪពុករបស់អាលិចក៏ជាគ្រូបង្រៀនភាសាកូថ្លង់នេះដែរដែលទាំងនេះ ទំនង ជាកត្តាដ៏សំខាន់មួយ ដែលជាឥទ្ធិពលទៅដល់ការជ្រើសរើសអាជីពរបស់អាលិចនៅពេលធំឡើងកាលពីក្មេងអាលិចមិនសូវជាអ្នកយកចិត្តទុកដាក់រៀនសូត្រប៉ុន្មាននោះទេ ដោយសារតែមិនចូលចិត្តមុខវិជ្ជាដែលគ្រូបង្រៀននៅសាលាហើយនៅទីបំផុតទៅ អាណិចក៏ជប់រៀននៅអាយុ15ឆ្នាំដោយនៅពេលនោះអាណិចទើបនឹងរៀនបានត្រឹមថ្នាក់វិទ្យាល័យតែប៉ុណ្ណោះក៏ប៉ុន្តែអាណិចចាប់ផ្ដើមផ្លាស់ប្ដូរគំនិតនៅក្រៅពេលដែលឪពុកបញ្ជូនឲ្យទៅរស់នៅជាមួយនឹងជីតានៅឯទីក្រុងឡុងនៅទីនោះអាណិចចាប់ផ្ដើមងាកមកចាប់អារម្មណ៍លើការរៀនសូត្រឡើងវិញរហូតក្រោយមកបានប្រឡងជាប់ចូលរៀននៅឯសាកលវិទ្យាល័យដ៏ល្បីល្បាញមួយនៅក្នុងទីក្រុងឡុង ឈ្មោះថា University College of London ក៏ប៉ុន្តែនៅទីនោះអាណិចក៏រៀនមិនបាន ចប់ចង់ចប់ដើមនោះដែរដោយសារតែត្រូវចាក់ចេញពីអង់គ្លេសជាមួយនឹងក្រុមគ្រួសារទៅរស់នៅក្នុងប្រទេសកាណាដានៅឆ្នាំ1870ហើយមួយឆ្នាំក្រោយមកទៀតចាក់ចេញពីកាណាដាទៅរស់នៅក្នុងទីក្រុង Boston សហរដ្ឋអាមេរិកនៅ Boston Alexander Graham Bell ចាប់អាជីពជាគ្រូបង្រៀនភាសាដល់អ្នកថ្លង់ទៅជា នៅឯសាកលវិទ្យាល័យក្រុង Boston ក៏ប៉ុន្តែអ្វីត្បិតតែមានមុខរបរជាគ្រូបង្រៀនក៏ពិតមែនក៏ប៉ុន្តែ Bell មានចំណាប់អារម្មណ៍និងមានការយល់ដឹងច្រើនអំពីប្រព័ន្ធផ្ញើសារតាម Telegraph ហើយដូច្នេះហើយបានជាក្រៅពីការបង្រៀន Bell បានចំណាយពេលជាច្រើនផ្ដោតទៅលើការសិក្សាស្រាវជ្រាវនិងពិសោធន៍អំពីបច្ចេកវិទ្យា Telegraph ហើយលើពីនេះទៅទៀត Bell ក៏មានចំណាប់អារម្មណ៍យ៉ាងខ្លាំងផងដែរទៅលើប្រធានបទតាក់ទង ទៅនឹងសម្លេងនៅ Boston កាលពីការបង្រៀននៅអាសាកវិទ្យាល័យ Alexander Graham Bell ក៏មានទទួលបង្រៀនសិស្សជាលក្ខណៈឯកជនផងដែរហើយនៅក្នុងចំណោមសិស្សឯកជនទាំងនោះមាន2នាក់គឺជាកូនអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភគឺលោក Gardiner Harvard និងលោក Thomas Sander ដែលជាអ្នកវិនិយោគមានចំណាប់អារម្មណ៍ខ្លាំងទៅលើមុខចំនួនខាង Telegraph នៅក្នុងអំឡុងពេលនោះមុខជំនួយខាង Telegraph នេះត្រូវបានគ្រប់គ្រងផ្ដាច់មុខដោយក្រុមហ៊ុន Western Union ហើយដោយសារតែជាក្រុមហ៊ុន គ្រប់គ្រងទីផ្សារផ្ដាច់មុខគ្មានគូប្រជែងបែបនេះ Western Union អាចធ្វើការកំណត់តម្លៃតាមតែអំពើចិត្តដែលជាហេតុធ្វើឲ្យតម្លៃនៃការបញ្ជូន Telegram មានកម្រិតខ្ពស់ហើយដូច្នេះហើយបានជាលោក Gardiner Hubbard និង Thomas Sanders បានចាប់ផ្ដើមសហការជាមួយនឹង Alexander Graham Bell ដោយផ្ដល់លុយកាក់និងទីតាំងឲ្យ Bell ធ្វើការសិក្សាស្រាវជ្រាវនិងពិសោធន៍ដើម្បីធ្វើយ៉ាងណារកវិធីកែលម្អប្រព័ន្ធ Telegraph ឲ្យបានល្អជាងនិងមានតម្លៃថោកជាងបច្ចេកវិទ្យាដែលប្រើដោយក្រុមហ៊ុន Western Union ចំណុចសំខាន់នៃការប្រគល់ប្រជែងគ្នានៅពេលនោះគឺការស្វែងរកវិធី ធ្វើយ៉ាងណាអាចផ្ញើ Telegram ឲ្យបានច្រើនក្នុងពេលតែមួយនិងនៅលើខ្សែតែមួយ។ មកទល់នឹងពេលនោះក្រុមហ៊ុន Western Union មានបច្ចេកវិទ្យាដែលអាចផ្ញើ Telegram បានដល់ទៅ4រូបទៅហើយក្នុងពេលតែមួយដោយប្រើបច្ចេកវិទ្យារបស់ Thomas Edison ដូច្នេះដើម្បីប្រគល់ប្រជែងជាមួយនឹង Western Union បានគេចាំបាច់ត្រូវតែរកវិធីធ្វើយ៉ាងណាអាចផ្ញើខ្សែបានលើកទី4ក្នុងពេលតែមួយនេះហើយគឺជាប្រធានបទចម្បងបំផុតនៃការសិក្សាស្រាវជ្រាវរបស់ Alexander Graham Bell ក៏ប៉ុន្តែ នៅក្នុងការសិក្សានិងពិសោធន៍ទៅលើប្រព័ន្ធផ្ញើសារតាម Telegraph នេះ Bell បានបែកគំនិតទើបចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើប្រធានបទថ្មីមួយទៀតគឺការចង់បង្វែរបច្ចេកវិទ្យា Telegraph ដែលគិតមកទល់នឹងត្រឹមពេលនោះអាចផ្ញើសារបានត្រឹមតែជាអក្សរឲ្យទៅជាប្រព័ន្ធដែលអាចផ្ញើសារជាសំឡេងគឺទូរស័ព្ទដែលអាចឲ្យគេនិយាយឆ្លោឆ្លងគ្នាដោយផ្ទាល់បាន Bell បានចំណាយពេលយ៉ាងច្រើនសិក្សានិងពិសោធន៍ទៅលើប្រព័ន្ធផ្ញើសារជាសម្លេងនេះក៏ប៉ុន្តែក្រុមអ្នកវិនិយោគដែលដឹកនាំដោយលោក Gardner Hubbard មិនមានទំនុកចិត្តលើបច្ចេកវិទ្យាថ្មីនេះក៏បានទាមទារឲ្យ Bell ផ្ដោតការសិក្សាតែទៅលើប្រព័ន្ធ Telegraph ដែលនៅទីនោះ ត្រូវបានគេមើលឃើញថាគឺជាបច្ចេកវិទ្យាដែលគេអាចយកទៅប្រើប្រាស់ពិតប្រាកដជាក់ស្ដែងនិងអាចឲ្យគេយកទៅរកស៊ីរកប្រាក់ចំណេញបាន។ នៅទីបំផុតទៅលោក Hammer និង Bell បានរកឃើញនូវដំណោះស្រាយកណ្ដាលមួយគឺ Bell អាចចំណាយពេលខ្លះធ្វើការសិក្សានិងពិសោធន៍អំពីការបង្កើតប្រព័ន្ធទូរស័ព្ទបានទៅតាមចំណង់ចំណូលចិត្តរបស់លោកក៏ប៉ុន្តែត្រូវចំណាយពេលភាគច្រើនផ្ដោតជាអតិភិបគឺលើការសិក្សាអំពីប្រព័ន្ធ Telegraph ដែលជាគោលដៅរបស់អ្នកវិនិយោគការសិក្សានិងពិសោធន៍របស់ Bell គឺពិតជាទទួលបាននូវលទ្ធផលសមស្របទៅតាមការចង់បានរបស់អ្នកវិនិយោគពិតមែនតែ Bell បានរកឃើញវិធី បញ្ជូន Telegram រហូតដល់ទៅ10ក្នុងពេលតែមួយនិងនៅលើខ្សែតែមួយពោលគឺការលើសពីបច្ចេកវិទ្យារបស់ Thomas Edison និងក្រុមហ៊ុន Western Union ដែលកាលពីមុន បញ្ជូនសារបានតែ4ក្នុងពេលតែមួយក្នុងពេលជាមួយគ្នា Bell ក៏អាចសម្រេចបានតាមគោលបំណងរបស់ខ្លួនឯងផងដែរ ដែលលោកបានរកឃើញវិធីបញ្ជូនសំឡេងតាមប្រព័ន្ធ Telegraph ហើយបង្កើតទៅជាប្រព័ន្ធទូរស័ព្ទព្រមទាំងអាចចុះបញ្ជីប្រកាសនីយបត្រកកម្មជាម្ចាស់ស្នាដៃនៅឆ្នាំ1876មួយឆ្នាំក្រោយមកទៀត Alexander Graham Bell រួមជាមួយនឹងលោក Gardiner Hubbard និង Thomas Sanders ក៏បានរួមដៃគ្នាបង្កើតទៅជាក្រុមហ៊ុនទូរស័ព្ទថ្មីមួយផ្ទាល់ខ្លួនឯងដែលដាក់ឈ្មោះថា Bell Telephone Company ក្រុមហ៊ុន Bell Telephone Company នេះហើយដែលជាប្រភពដើមរបស់ក្រុមហ៊ុន American Telephone Telegraph ហៅកាត់ថា AT&T ដែលនៅតែបន្តមានដំណើរការមកទល់នឹងពេលបច្ចុប្បន្ននៅសហរដ្ឋអាមេរិកហើយដែលត្រូវបានគេចាត់ទុកថាជា ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំជាងគេបង្អស់នៅលើពិភពលោកគិតមកទល់នឹងសម័យកាលរបស់ Alexander Graham Bell មនុស្សយើងអាចបញ្ជូនសារពីកន្លែងមួយទៅកន្លែងមួយទៀតបាន។ តាមរយៈមធ្យោបាយសំខាន់សំខាន់ចំនួន2មធ្យោបាយទី1គឺការបញ្ជូនសារដោយផ្ទាល់តាមរយៈអ្នកនាំសារឬប្រិយសណីដែល ជាមធ្យោបាយបញ្ជូនសារមួយមានលម្អយឺតនិងមិនសូវជាមានប្រសិទ្ធភាពសម្រាប់រយៈចម្ងាយឆ្ងាយឯមធ្យោបាយទី2គឺការបញ្ជូនសារតាមប្រព័ន្ធ Telegraph បើធៀបទៅនឹងការបញ្ជូនសារតាមប្រិយសណី Telegraph គឺជាប្រព័ន្ធបញ្ជូនសារមួយដែលមានល្បឿនលឿន និងមានប្រសិទ្ធភាពនៅក្នុងរយៈចម្ងាយឆ្ងាយក៏ប៉ុន្តែវាមានតម្លៃថ្លៃដោយសារតែការពីដំបូងឡើយនៅលើខ្សែ Telegram តែមួយគេអាចបញ្ជូនសារម្ដង បានតែមួយតែប៉ុណ្ណោះក្រៅមកទៀតតាមរយៈការសិក្សានិងពិសោធន៍របស់អ្នកជំនាញរួមមានដូចជា Thomas Edison និង Alexander Graham Bell ជាដើមគេអាចរកវិធីបញ្ជូន Telegram បានដល់ទៅ2បន្តមក4ហើយក្រោយមកទៀតបានរហូតដល់ទៅ10ក្នុងពេលតែមួយ។ ក៏ប៉ុន្តែបាទទោះបីជាយ៉ាងនេះក៏ដោយ Alexander Graham Bell នៅទៅយល់ថាការផ្ញើសារតាមប្រព័ន្ធ Telegraph នេះក៏នៅតែមិនសូវជាមានប្រសិទ្ធភាពនោះដែរដោយសារតែវាមានដំណាក់កាលស្មុគស្មាញច្រើនមុននឹងអាចបញ្ជូនសារពីមួយទៅមួយបានដោយដំបូងគេត្រូវយកសារដែលត្រូវផ្ញើនេះយកទៅបំផ្លែងជាកូដ Telegraph ជាមុនសិនគឺកូដដែលមានទ្រង់ទ្រីជាបណ្ដុំនៅចំណុចនឹងឆ្នោតដែលគេហៅតាមភាសាអង់គ្លេសថា dot និង dash ហើយបន្តមកទៀតទើបអាចយកគោនេះផ្ញើចេញទៅបាននិងអាចចុងខ្សែម្ខាងទៀតសារដែលគេទទួលបានក៏សិតតែជា dot និង dash នេះដែរដែលគេចាំបាច់ត្រូវតែយកទៅបំប្លែងឲ្យទៅជាសារអក្សរឡើងវិញទើបគេអាចយកទៅមើលយល់បានហើយដូច្នេះហើយបានជានៅក្នុងពេលសិក្សា ទៅលើប្រព័ន្ធ Telegraph Alexander Graham Bell ផ្ដោតអារម្មណ៍យ៉ាងខ្លាំងទៅលើសំណួរមួយថា ចុះបើសិនជាគេអាចបញ្ជូនសារជាសម្លេង ហើយអាចនិយាយឆ្លោយឆ្លងគ្នាដោយផ្ទាល់បានដែលជាអ្នកដែលមានជំនាញខាងប្រព័ន្ធ Telegraph ផងហើយជាអ្នកមានចំណេះដឹងខាងភាសានិងការបញ្ចេញសម្លេងរបស់មនុស្សផងដែរក៏ចិត្តតែគិតថាគេគួរតែអាចរកវិធីកែច្នៃ Telegraph ពីការបញ្ជូនសារជា dot និង dash ទៅជាការបញ្ជូនសម្លេងមនុស្សដោយផ្ទាល់បាន។ នៅក្នុងអំឡុងពេលនោះបែលប្រកបមុខរបរជាគ្រូបង្រៀនភាសាដល់អ្នកថ្លង់ត្រចៀកផង និងទទួលការងារពីអ្នកវិនិយោគដើម្បីសិក្សារកវិធីកែលម្អប្រព័ន្ធ Telegraph ផងក៏ប៉ុន្តែបែលនៅតែឆ្លៀតយកពេលដែលទំនេរសល់ពីនោះជាពិសេសគឺនៅពេលយប់យកទៅធ្វើពិសោធន៍ដើម្បីរកវិធីបញ្ជូនសារជាសំឡេង Alexander Graham Bell ដែលមានជីតានិងឪពុក បូករួមទាំងខ្លួនឯងផងជាគ្រូបង្រៀនភាសានិងការបញ្ចេញសំឡេង ដល់អ្នកថ្លង់ទៅជា គឺមានការយល់ដឹងច្រើនពីសំឡេងរបស់មនុស្ស Bell ដឹងថាសំឡេង ចេញ ពីពាក្យសម្ដីដែលយើងនិយាយគឺវាមានឥទ្ធិពលបង្កើតទៅជា រំញ័រនៅក្នុងបរិយាកាសដែលគេហៅថារលកនៃសំឡេងហើយរំញ័រនេះមានលក្ខណៈពិសេសខុសៗគ្នាអាស្រ័យទៅលើសំឡេង ដែលចេញពីពាក្យនីមួយៗដូច្នេះ ប្រសិនបើគេអាចរកវិធីបង្កើតឧបករណ៍ដែលអាចចាប់រំញងរបស់សម្លេងនេះ បំផ្លែងទៅជាសញ្ញាអេឡិចត្រូម៉ាញេទិកបញ្ជូនតាមខ្សែ Telegraph ហើយនៅចុងម្ខាងទៀតបំផ្លែងសញ្ញាអេឡិចត្រូម៉ាញេទិកនេះឲ្យទៅជារំញ័រនៃសម្លេងឡើងវិញ គេប្រកាសជានឹងអាចបង្កើតបានទៅជាខ្សែទូរស័ព្ទដើម្បីអាចឲ្យយើងនិយាយឆ្លើយឆ្លងគ្នាទៅផ្ទាល់បាននេះហើយ គឺជាចំណុចកន្លឹះ ដែលបែលចំណាយពេលសិក្សានិងពិសោធន៍ជាមួយនឹងជំនួយការរបស់លោកដែលមានឈ្មោះថា Thomas Watson នៅដើមឆ្នាំ1876 Bell បានធ្វើពិសោធន៍ប្រកបដោយជោគជ័យក្នុងការ បញ្ជូនសំឡេងតាមខ្សែ Telegraph ក៏ប៉ុន្តែនៅពេលនោះនៅមិនទាន់អាចបង្កើតទៅជាខ្សែទូរស័ព្ទបាននៅឡើយទេដោយសារតែសំឡេងដែលគេទទួលបាននៅចុងខ្សែម្ខាងទៀតមិនទាន់អាចឲ្យគេស្ដាប់លុះច្បាស់ ហើយបែងចែកពាក្យអ្វីជាពាក្យអ្វីពិតប្រាកដដែលអាចឲ្យគេនិយាយស្ដាប់គ្នាយល់បាននៅឡើយនោះទេក៏ប៉ុន្តែបើទោះបីជាយ៉ាងនេះក៏ដោយដែលបានប្រញាប់ប្រញាល់យកអ្វីដែលលោកបានរកឃើញទៅដាក់ពាក្យសុំចុះបញ្ជីតកកម្មដើម្បីសុំការទទួលស្គាល់ពីអាជ្ញាធរថាជាស្នាដៃរបស់លោកដែលធ្វើដូចនេះពីព្រោះថានៅក្នុងអំឡុងពេលនោះក្រៅពីបែលនៅមានអ្នកផ្សេងច្រើនទៀត ដែលក៏កំពុងតែធ្វើការសិក្សានិងពិសោធន៍រកវិធីបង្កើតប្រព័ន្ធទូរស័ព្ទនេះដូចគ្នាដែរហើយនៅក្នុងចំណោមនោះមានម្នាក់ដែលធ្វើពិសោធន៍បានជឿនលឿនទៅមុខយ៉ាងខ្លាំងដែរគឺវិស្វករខាងអគិសនីឈ្មោះថា Elisha Gray តាមការពិតទៅ Elisha Gray ក៏បានរកឃើញវិធីបញ្ជូនសំឡេងតាមខ្សែ Telegraph នៅក្នុងពេលប្រហាក់ប្រហែលជាមួយនឹង Alexander Graham Bell ដែរក៏ប៉ុន្តែអាញាធិបតេយ្យអាមេរិកបានសម្រេច ផ្ដល់ប្រកាសនីយបត្រកកម្មទៅឲ្យ Bell ដែលលើកហេតុផលថា Bell គឺជាអ្នកដែលបានមកចោះឈ្មោះ ដាក់ពាក្យសុំមុនគឺ Bell ទៅដាក់ពាក្យនៅថ្ងៃទី14ខែកុម្ភៈឆ្នាំ1876ចំណែកឯ Elisa Gray វិញទៅដាក់ពាក្យនៅថ្ងៃជាមួយគ្នានោះដែរក៏ប៉ុន្តែប៉ុន្មានម៉ោងក្រោយ Alexander Graham Bell រហូតមកទល់នឹងពេលបច្ចុប្បន្ននេះអ្វីត្បិតតែភាពចម្រូងចម្រាសនៅតែបន្តកើតមានខ្លះៗក៏ប៉ុន្តែជាទូទៅ គីនាំគ្នាកំណត់ថា Bell និង Gray សុទ្ធតែជាអ្នកដែលបានរកឃើញវិធីបង្កើតប្រព័ន្ធទូរស័ព្ទតាមរយៈការសិក្សានិងពិសោធន៍ដាច់ដោយឡែកពីគ្នាដោយគ្មានអ្នកណាលួចចម្លងអ្នកណានោះទេក៏ប៉ុន្តែ Bell ជាប់ឈ្មោះជាអ្នកបង្កើតទូរស័ព្ទគឺដោយសារតែ Bell ជាអ្នកទទួលបានប្រកាសនីយបត្រកកម្មពីអាជ្ញាធរអាមេរិកនៅខែមីនាឆ្នាំ1876 ក្រោយពីទទួលបានប្រកាសនីយបត្រតកកម្មពីអាជ្ញាធររួចហើយទើប Bell អាចរកវិធីផលិតខ្សែទូរស័ព្ទដែលអាចឲ្យគេនិយាយគ្នាយល់បានរួចហើយ យកទៅដាក់តាមបង្ហាញឲ្យសាធារណជនបានឃើញនិងសាកល្បង នៅខែមិថុនាឆ្នាំដដែលនោះ នៅក្នុងអំឡុងពិព័រណ៍រំលឹកខួប100ឆ្នាំនៃការកកើតសហរដ្ឋអាមេរិកចាប់ពីពេលនោះហើយដែលស្នាដៃនិងកេរ្តិ៍ឈ្មោះរបស់ Alexander Graham Bell ចាប់ផ្ដើមដើម្បីរន្ទឺក៏ប៉ុន្តែនៅពេលដែល Bell យកបច្ចេកវិទ្យាទូរស័ព្ទនេះទៅលក់ឲ្យក្រុមហ៊ុន Western Union យកទៅធ្វើអាជីវកម្ម Western Union បានបដិសេធមិនព្រមទិញយក Bell ក៏បានសម្រេចយកបច្ចេកវិទ្យានេះទៅ ធ្វើអាជីវកម្មដោយខ្លួនឯងដែលបានរួមដៃគ្នាជាមួយនឹងអ្នកវិនិយោគពីរនាក់ទៀតគឺលោក Gardner Hubbard និង Thomas Sanders ហើយបង្កើតទៅជាក្រុមហ៊ុនទូរស័ព្ទមួយឡើង។ នៅឆ្នាំ1877ដោយដាក់ឈ្មោះថា Bell Telephone Company ប៉ុន្មានថ្ងៃក្រោយការបង្កើតក្រុមហ៊ុននេះ Bell បានរៀបការជាមួយនឹង Mabel Hubbard ដែលជាអតីតកូនសិស្សនិងត្រូវជាកូនស្រីរបស់លោក Gardiner Hubbard ហើយក្រោយក្រោយមកទៀត Bell បានបន្តធ្វើការសិក្សានិងពិសោធន៍ទៅលើបច្ចេកវិទ្យាជាច្រើនផ្សេងទៀតជាពិសេសគឺការបង្កើត Audiomat ពោលគឺឧបករណ៍ដើម្បីវាស់ត្រចៀកក្នុង ការស្ដាប់សំឡេងហើយដូច្នេះហើយបានជាឈ្មោះរបស់បែលត្រូវបានគេយកទៅប្រើដើម្បីធ្វើជារង្វាស់នៃភាពខ្លាំងឬខ្សោយនៃសំឡេង គឺ decibel Alexander Graham Bell ទទួលមរណភាពដោយជំងឺនៅខែសីហាឆ្នាំ1922នៅក្នុងវ័យ75ឆ្នាំនៅថ្ងៃបញ្ចុះសពរបស់លោកសេវាកម្មទូរស័ព្ទនៅទូទាំងសហរដ្ឋអាមេរិកទាំងមូល ត្រូវបានគេផ្អាកដំណើរការរយៈពេល1នាទីដើម្បីជាការគ្របវិញ្ញាណក្ខន្ធដល់ Alexander Graham Bell ដែលនៅក្នុងរយៈពេលជាច្រើនទសវត្សរ៍ក្រោយៗមកទៀតត្រូវបានប្រវត្តិសាស្ត្រចារឈ្មោះទុក ថាគឺជាអ្នកដែលបានបង្កើតទូរស័ព្ទបន្សល់ទុកនៅបច្ចេកវិទ្យាដែលយើងប្រើប្រាស់យ៉ាងទូលំទូលាយរហូតមកទល់នឹងពេលបច្ចុប្បន្ននេះជាទូទៅ កាលណានិយាយអំពីម៉ាស៊ីនកុំព្យូទ័រ គេច្រើនទៅនាំគ្នាគិតភ្លាមទៅដល់លោក Bill Gates ឬក៏លោក Steve Jobs ក៏ប៉ុន្តែតាមកិតពិតទៅប្រវត្តិនៃម៉ាស៊ីនកុំព្យូទ័របានចាប់កំណត់ឡើងតាំងពីមុន សម័យកាលលោក Bill Gates និងលោក Steve Jobs ទៅទៀតហើយអ្នកដែលបានដើរតួនាទីដ៏សំខាន់នៅក្នុងការបង្កើតទ្រឹស្ដីដែលនាំទៅដល់ការបង្កើតម៉ាស៊ីនកុំព្យូទ័រហើយដែលពេលខ្លះត្រូវបានគេចាត់ទុកថាជាបេដានៃវិទ្យាសាស្ត្រកុំព្យូទ័រសម័យទំនើប។ គឺអ្នកប្រាជ្ញខាងគណិតវិទ្យាអង់គ្លេសឈ្មោះថា Alan Turing Alan Turing កើតនៅឆ្នាំ1912នៅក្នុងទីក្រុងឡុងប្រទេសអង់គ្លេសគឺកើតតែ2ឆ្នាំប៉ុណ្ណោះមុនពេលដែលអង់គ្លេសក៏ដូចជាប្រទេសផ្សេងទៀតត្រូវធ្លាក់ទៅក្នុងសង្គ្រាមលោកលើកទី1តាំងពីក្មេងមក Alan Turing គឺជាក្មេងឆ្លាតហើយគ្រូនៅសាលាក៏បានចាប់អារម្មណ៍ដែរពីភាពឆ្លាតវៃខុសពីធម្មតារបស់ Alan Turing ក៏ប៉ុន្តែគ្រូ មិនសូវជាយកចិត្តទុកដាក់ដោយសារតែភាពឆ្លាតវៃរបស់ Alan Turing នៅពេលនោះគឺនៅក្នុងផ្នែកគណិតវិទ្យាចំណែកឯសាលាដែល Alan Turing រៀននៅពេលនោះមានកម្មវិធីសិក្សា ផ្ដោតសំខាន់ទៅលើផ្នែកសង្គមនិងទស្សនវិជ្ជាទោះជាយ៉ាងនេះក៏ដោយ Alan Turing នៅតែបន្តផ្ដោតអារម្មណ៍ខ្លាំងទៅលើការសិក្សាខាងគណិតវិទ្យានិងវិទ្យាសាស្ត្រជាទូទៅរហូតបានប្រឡងជាប់ ចូលរៀននៅឯសាកលវិទ្យាល័យដ៏ល្បីល្បាញមួយនៅអង់គ្លេសគឺសាកលវិទ្យាល័យ Cambridge នៅ Cambridge នោះ Alan Turing បានរៀនជាប់ជានិស្សិតឆ្នាំលំដាប់ទី1ខាងគណិតវិទ្យារហូតត្រូវបានសាកលវិទ្យាល័យជ្រើសរើសឲ្យធ្វើជាអ្នកសិក្សាស្រាវជ្រាវខាងគណិតវិទ្យានៅឆ្នាំ1935ដោយនៅពេលនោះ Alan Turing ទើបនឹងមានវ័យ22ឆ្នាំតែប៉ុណ្ណោះ នៅក្នុងការងារជាអ្នកស្រាវជ្រាវខាងគណិតវិទ្យានៅឯសាកលវិទ្យាល័យ Cambridge នោះហើយដែល Alan Turing បានសរសេរនិងចុះផ្សាយនៅឯកសារដ៏សំខាន់មួយអំពីគោលការណ៍នៃការបង្កើតម៉ាស៊ីនមួយប្រភេទដែលមានសមត្ថភាពអាចធ្វើការកណនានៅគ្រប់អវយវ័យទាំងអស់ដែលគេអាចកណនាបានទ្រឹស្ដីនៅក្នុងឯកសារនេះហើយដែលក្រោយមកបានក្លាយជាមូលដ្ឋានគ្រឹះនៃវិទ្យាសាស្ត្រកុំព្យូទ័រសម័យទំនើប ហើយដែលត្រូវបានគេចាត់ទុកថាជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយដែរនៃបញ្ញាសិប្បនិម្មិតដែលហៅតាមភាសាអង់គ្លេសថា artificial intelligence ក៏ប៉ុន្តែទោះជាយ៉ាងណានៅពេលនោះគោលការណ៍របស់ Alan Turing គឺមានត្រឹមតែជាទ្រឹស្ដីនៅលើក្រដាស់តែប៉ុណ្ណោះដោយមិនទាន់មានការបង្កើតចេញជាម៉ាស៊ីនកុំព្យូទ័រជាក់ស្ដែង ទៅតាមទ្រឹស្ដីនេះនោះឡើយនោះទេនៅឆ្នាំ1936 Alan Turing បានចាក់ចេញពីអង់គ្លេសទៅបន្តការសិក្សាថ្នាក់បណ្ឌិតខាងគណិតវិទ្យានៅឯសាកលវិទ្យាល័យដ៏ល្បីល្បាញមួយ នៅសហរដ្ឋអាមេរិកគឺសាកលវិទ្យាល័យ Princeton នៅទីនោះ Alan Turing បានចំណាយពេលត្រឹមតែ2ឆ្នាំប៉ុណ្ណោះក៏បានសរសេរនិក្ខេបបទចប់ហើយទទួលសញ្ញាបត្រខាងបណ្ឌិតផ្នែកគណិតវិទ្យានៅឆ្នាំ1938នៅពេលនោះ Alan Turing នៅក្នុងវ័យត្រឹមតែ26ឆ្នាំ ត្រូវបានសាស្ត្រាចារ្យនៅ Princeton ស្នើឲ្យនៅបន្តធ្វើការសិក្សាស្រាវជ្រាវថ្នាក់ក្រៅបណ្ឌិតក៏ប៉ុន្តែ Alan Turing បដិសេធហើយសម្រេចវិលត្រឡប់ទៅធ្វើការនៅឯសាកលវិទ្យាល័យ Cambridge នៅឯប្រទេសអង់គ្លេសវិញត្រឡប់ទៅដល់អង់គ្លេសបានមួយឆ្នាំសង្គ្រាមលោកលើកទី2ក៏បានផ្ទុះឡើងហើយ Alan Turing ត្រូវបានរដ្ឋាភិបាលអង់គ្លេសជ្រើសរើសឲ្យចូលបម្រើការនៅក្នុងការិយាល័យពិសេសមួយដែលមានភារកិច្ចសិក្សាស្រាវជ្រាវ ស្វែងរកវិធីបំបែកគូទសម្ងាត់នៅក្នុងសារឆ្លោតឆ្លងគ្នារបស់កងទ័ពអាល្លឺម៉ង់ដែលជាគូសត្រូវនៅក្នុងអំឡុងពេលនោះអាល្លឺម៉ង់មានប្រព័ន្ធបញ្ជូនសារដោយប្រើគូសសម្ងាត់ដែលគេឲ្យឈ្មោះថា Enigma ហើយដែលគេស្គាល់ជាទូទៅថាជាប្រព័ន្ធបញ្ជូនសារសម្ងាត់ដ៏ស្មុគស្មាញមិនអាចបំបែកបាន តាមការពិតទៅ Enigma នេះធ្លាប់ត្រូវបានគណិតវិទូពូឡូញបំបែកបានម្ដងរួមមកហើយតាំងពីមុនសង្គ្រាមលោកលើកទី2ទៅទៀតក៏ប៉ុន្តែ ពីមួយឆ្នាំទៅមួយឆ្នាំគណិតវិទូអាល្លឺម៉ង់ចេះតែរកវិធីកែលម្អប្រព័ន្ធសារសម្ងាត់នេះឲ្យកាន់តែស្មុគស្មាញឡើងពិបាកនិងបំបីបាននៅទីបំផុតទៅវិធីបំបែកគូដសម្ងាត់របស់ពូលូនក៏លែងមានប្រសិទ្ធភាពដោយសារតែការបំបែកគូដសម្ងាត់នីមួយៗតាមវិធីនេះគឺត្រូវការពេលវេលាយូរហើយនៅក្នុងអំឡុងសង្គ្រាមលោកលើកទី2កងទ័ពអាល្លឺម៉ង់បានធ្វើការផ្លាស់ប្ដូរគោលសម្ងាត់ជាថ្មីជារៀងរាល់ថ្ងៃដូច្នេះ ទម្រាំតែគេអាចបំបែកគូសង្កាត់ចាស់បានអាល្លឺម៉ង់បានផ្លាស់ប្ដូរគូសង្កាត់ថ្មីរួចទៅហើយនៅឆ្នាំ1938នៅពេលចាប់ផ្ដើមសិក្សាទៅលើប្រព័ន្ធសាសនា Enigma របស់អាល្លឺម៉ង់នេះ Alan Turing មានគំនិតថ្មីខុសពីអ្វីដែលគេធ្លាប់ធ្វើកាលពីពេលមុនមុនជាជាងចំណាយពេលទៅលើការបំបែកគូសង្កាត់សម្រាប់ថ្ងៃនីមួយៗ Alan Turing ផ្ដោតការសិក្សាទៅលើការបង្កើតម៉ាស៊ីនមួយ ដែលមានសមត្ថភាពក្នុងការកណនាក្នុងល្បឿនលឿនហើយអាចបំបែកគ្រប់គោលសម្ងាត់បានទាំងអស់នៅឆ្នាំ1940កិច្ចខិតខំប្រឹងប្រែងរបស់ Alan Turing ក៏សម្រេចបានជោគជ័យរហូតឈានទៅបង្កើត បាននូវម៉ាស៊ីនបំបែកគោលសម្ងាត់ដែលគេឲ្យឈ្មោះថា The Bomb ហើយគិតត្រឹមឆ្នាំ1942ម៉ាស៊ីននេះ អាចអានសារសម្ងាត់របស់អាល្លឺម៉ង់បានប្រមាណជាជិត40000សារក្នុងមួយខែមួយខែ ហើយក្រោយមកទៀតចំនួននេះ បានកាន់ឡើងរហូតដល់ទៅប្រមាណជា84000សាក្នុងមួយខែមួយខែតាមរយៈម៉ាស៊ីនរបស់ Alan Turing អង់គ្លេសនឹងប្រទេសជាសម្ព័ន្ធមិត្តនៅក្នុងសង្គ្រាមលោកលើកទី2អាចដឹងអំពីព័ត៌មានសម្ងាត់ជាច្រើនរបស់អាល្លឺម៉ង់រាប់ចាប់តាំងពីទីតាំងនៃវិមុជទឹករបស់អាល្លឺម៉ង់ពេលវេលា និងគោលដៅដែលអាល្លឺម៉ង់ក្រុងវិប្រហាព្រមទាំងគម្រោងការសម្ងាត់ជាច្រើនផ្សេងទៀតរបស់អាល្លឺម៉ង់ឡាស៊ី។ នៅក្នុងជួរឋានៈដឹកនាំកងទ័ពអង់គ្លេសនិងសម្ព័ន្ធមិត្តគេទទួលស្គាល់ជាទូទៅថាការបំបែកគូសម្ងាត់របស់អាល្លឺម៉ង់វាគឺជាកត្តាដ៏ចម្បងមួយដែលជួយឲ្យកងទ័ពសម្ព័ន្ធមិត្តយកជ័យជំនះលើអាល្លឺម៉ង់បានលឿនអាចបញ្ចប់សង្គ្រាមលោកលើកទី2បានឆាប់ហើយអាចកាត់បន្ថយចំនួនមនុស្សស្លាប់ដោយសង្គ្រាមនេះបានរហូតដល់ទៅរាប់លាននាក់ឯណោះហើយដូច្នេះហើយ បានជាភ្លាមភ្លាមក្រោយការបញ្ចប់សង្គ្រាមលោកលើកទី2អាដាមសេនីដវ៉ៃអេសិនហាវ័រដែលជាអគ្គបញ្ជាការកងទ័ពសម្ព័ន្ធមិត្តនិងក្រោយមកក្លាយទៅជាប្រធានាធិបតីអាមេរិកបានសរសេរលិខិតទៅថ្លែងអំណរគុណដោយផ្ទាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុម Alan Turing Alan Turing ខ្លួនឯងផ្ទាល់ក៏បានទទួលនៅមេដាយកិត្តិយសដ៏ខ្ពង់ខ្ពស់មួយផងដែរពីសំណាក់រដ្ឋាភិបាលនៃចក្រភពអង់គ្លេសតាមកពិតកុំព្យូទ័របើគេគិតទៅតាមន័យទូលាយ គឺបានចាប់កំណត់ឡើងតាំងពីមុនសម័យកាលរបស់ Alan Turing មកម្ល៉េះកាលពីសម័យបុរាណពាក្យថាកុំព្យូទ័រត្រូវបានគេប្រើសម្ដៅទៅលើមនុស្សគឺមនុស្សដែលធ្វើការនៅក្នុងការងារជាអ្នកកណនាក្រោយមក គេបានបង្កើតជាម៉ាស៊ីនសម្រាប់ធ្វើការកណនាជំនួសមនុស្សដែលគេឲ្យឈ្មោះថាម៉ាស៊ីនកុំព្យូទ័រឬដោយខ្លីកុំព្យូទ័រក៏ប៉ុន្តែកុំព្យូទ័រកាលពីសម័យបុរាណនោះ មានលក្ខណៈខុសប្លែកគ្នាយ៉ាងដាច់ឆ្ងាយពីកុំព្យូទ័រសម័យទំនើបដែលយើងស្គាល់នៅក្នុងពេលបច្ចុប្បន្ននេះជាទូទៅគេកំណត់ថាកុំព្យូទ័រសម័យបុរាណចាប់កំណត់ឡើងតាំងពីឆ្នាំ1801នៅពេលដែលកូនជាងតម្បាញសូនម្នាក់នៅក្នុងទីក្រុងលីយ៉ុងប្រទេសបារាំងគឺលោក Joseph Marie Jacquard បានបង្កើតម៉ាស៊ីនត្បាញមួយប្រភេទដែលអាចឲ្យគេកំណត់បានដោយស្វ័យប្រវត្តិ នៅសន្តានឬរូបភាពដែលត្រូវតែបានចេញនៅលើក្រណាត់សន្តានឬរូបភាពផ្លាយផ្លាយគ្នាអត់ទៅនេះត្រូវកំណត់ដោយការដែលគេយកទៅចោះជាប្រហោងក្នុងទម្រង់ខុសៗគ្នាហើយម៉ាស៊ីនត្បាញតែមួយអាចឲ្យគេត្បាញក្រណាត់ដែលមានសន្តានឬរូបភាពខុសៗគ្នាដោយគ្រាន់តែធ្វើការផ្លាស់ប្ដូរការនេះគឺការដែលគេឲ្យឈ្មោះតាមភាសាបារាំងថា carte perforée ឬតាមភាសាអង់គ្លេសថា punch card ជាង20ឆ្នាំក្រោយមកទៀតនៅឆ្នាំ1822គណិតវិទូអង់គ្លេសម្នាក់ឈ្មោះថា Charles Babbage បានបង្កើតនូវម៉ាស៊ីនកុំព្យូទ័រមួយប្រភេទទៀតដែលជាម៉ាស៊ីនមេកានិកដើរដោយថាមពលចំហាយទឹកហើយដែលអាចធ្វើការគណនាលេខដោយស្វ័យប្រវត្តិក្រោយមកទៀតនៅឆ្នាំ1890វិស្វករអាមេរិកម្នាក់ឈ្មោះថា Herman Hollerith បានបង្កើតម៉ាស៊ីនគណនាមួយប្រភេទថ្មីទៀតដែលដើរដោយធម្មពលអគ្គិសនី សម្រាប់យកទៅប្រើក្នុងការគណនាដើម្បីធ្វើជំរឿនចំនួនប្រជាជននៅសហរដ្ឋអាមេរិកទាំងមូលម៉ាស៊ីនកណនីឬម៉ាស៊ីនកុំព្យូទ័រអស់ទាំងនោះត្រូវបានគេយកមកប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពជំនួសការងាររបស់មនុស្សក៏ប៉ុន្តែទោះជាយ៉ាងណា ជាទូទៅគេនៅតែមិនទាន់ចាត់ទុកម៉ាស៊ីនអស់ទាំងនោះ ថាជាម៉ាស៊ីនកុំព្យូទ័រដោយព្រោះសម័យទំនើបនៅឡើយទេដោយសារតែម៉ាស៊ីនគណនាកាលពីសម័យបារាណនោះគឺជាម៉ាស៊ីនដែលមានមុខងារពិសេសខុសៗគ្នាហើយប្រើបានតែនៅក្នុងការងារជាលក្ខណៈមួយគឺម៉ាស៊ីនត្បាញប្រើសម្រាប់តែនៅក្នុងការកំណត់សន្តានឬរូបភាពនៅលើក្រណាត់ហើយម៉ាស៊ីនកណនាលេខប្រើបានសម្រាប់តែការកណនាលេខហើយវាមិនមែនជាម៉ាស៊ីនកុំព្យូទ័រដែលមានលក្ខណៈទូទៅនិងទូលំទូលាយ ដូចជាកុំព្យូទ័រនៅក្នុងសម័យទំនើបនៅឡើយនោះទេនៅឆ្នាំ1936នៅក្នុងពេលកំពុងធ្វើការជាអ្នកស្រាវជ្រាវនៅឯសាកលវិទ្យាល័យ Cambridge Alan Turing បានសរសេរនិងចុះផ្សាយនៅទ្រឹស្ដីដ៏សំខាន់មួយអំពីការបង្កើតម៉ាស៊ីនគណនាមួយប្រភេទដែលមានលក្ខណៈសកលគឺជាម៉ាស៊ីនតែមួយក៏ប៉ុន្តែអាចប្រើប្រាស់នៅក្នុងមុខងារផ្សេងៗគ្នា អាស្រ័យទៅលើកម្មវិធីឬ program ដែលគេបញ្ចូល ទៅក្នុង memory របស់វា ទ្រឹស្ដីដែល Alan Turing សរសេរនៅឆ្នាំ1936នោះត្រូវបានគេចាត់ទុកថាជាចំណុចចាប់ផ្ដើមនិងជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតនៅក្នុងវិទ្យាសាស្ត្រកុំព្យូទ័រសម័យទំនើបដែលយើងបន្តប្រើប្រាស់រហូតមកទល់នឹងពេលបច្ចុប្បន្ននេះក៏ប៉ុន្តែនៅពេលនោះ Alan Turing សរសេរតែទ្រឹស្ដីនៅលើក្រដាស តែប៉ុណ្ណោះ ដោយមិនទាន់បានបង្កើតជាម៉ាស៊ីនកុំព្យូទ័រទៅតាមទ្រឹស្ដីដែលលោកបានសរសេរលើឡើយនោះទេចាប់ពីឆ្នាំ1939អង់គ្លេសក៏ដូចជាពិភពលោកទាំងមូលត្រូវធ្លាក់ទៅក្នុងសង្គ្រាមលោកលើកទី2ហើយ Alan Turing បានចូលបម្រើការងារឲ្យរដ្ឋាភិបាលអង់គ្លេសដោយទទួលបេសកកម្មជាអ្នកសិក្សាស្វែងរកវិធីបំបីសារសម្ងាត់របស់អាល្លឺម៉ង់ក្រោយពីសង្គ្រាមលោកលើកទី2ត្រូវបានបញ្ចប់នៅឆ្នាំ1945 ទើប Alan Turing ងាកទៅផ្ដោតការសិក្សាទៅលើការបង្កើតម៉ាស៊ីនកុំព្យូទ័រវិញដោយបានយកទ្រឹស្ដីដែលសរសេរកាលពីឆ្នាំ1936ទៅសរសេរលម្អិតចេញជាប្លង់ដែលបង្ហាញពីរបៀបបង្កើតម៉ាស៊ីនកុំព្យូទ័រដែលនៅពេលនោះគេឲ្យឈ្មោះតាមភាសាអង់គ្លេសថា Automatic Computing Engine ម៉ាស៊ីនកុំព្យូទ័រដែល Alan Turing បានគូប្លង់នៅពេលនោះត្រូវបានគេចាត់ទុកថាជាម៉ាស៊ីនកុំព្យូទ័រដ៏ទំនើប និងដ៏មានល្បឿនលឿនដែលគេមិនធ្លាប់ជួបប្រទះកាលពីពេលមុនមកក៏ប៉ុន្តែម៉ាស៊ីនកុំព្យូទ័រនោះក៏បានត្រឹមតែជាប្លង់នៅលើក្រដាស់តែប៉ុណ្ណោះដែរដោយសារតែក្រុមវិស្វករនៅមន្ទីរពិសោធន៍ដែល Alan Turing ធ្វើការនៅពេលនោះនាំគ្នាធ្វើការវិតម្លៃថាម៉ាស៊ីនកុំព្យូទ័រដែល Alan Turing រចនាឡើងនេះមានលក្ខណៈស្មុគស្មាញខ្លាំងពេកក្នុងការផលិត នៅ ទីបំផុតទៅគឺក្រុមការងារមួយផ្សេងទៀត នៅឯសាកលវិទ្យាល័យ Manchester ដែលជាអ្នកទទួលបានជោគជ័យក្នុងការផលិតម៉ាស៊ីនកុំព្យូទ័រឡើងនៅឆ្នាំ1948ម៉ាស៊ីនកុំព្យូទ័រនេះអ្វីត្បិតតែមិនត្រូវបានផលិតឡើងទៅតាមគំនូប្លង់ដែលរចនាឡើងដោយ Alan Turing ក៏ប៉ុន្តែសាកលវិទ្យាល័យ Manchester បានទទួលស្គាល់ថាទ្រឹស្ដីដែល Alan Turing បានចុះផ្សាយកាលពីឆ្នាំ1936 វាគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃការសិក្សាស្រាវជ្រាវរបស់ពួកគេ ដែលឈានទៅដល់ការផលិតកុំព្យូទ័រនេះឡើងនៅឆ្នាំ1951 Alan Turing ត្រូវបានគេជ្រើសរើសឲ្យចូលជាសមាជិកនៃវិទ្យាស្ថានវិទ្យាសាស្ត្រដ៏ល្បីល្បាញបំផុតមួយនៅពេលនោះគឺរាជបណ្ឌិតសភាវិទ្យាសាស្ត្រអង់គ្លេសដែលហៅតាមភាសាអង់គ្លេសថា The Royal Society ក៏ប៉ុន្តែ ស្របពេលនឹងការទទួលបានលើកិត្តិយសដ៏ឧត្តមឧត្តមនេះដំណើរជីវិតរបស់ Alan Turing ក៏ចាប់ផ្ដើមធ្លាក់ទៅក្នុងសភាពដ៏សែនដណ្ដាបយ៉ាងខ្លាំងផងដែរ Alan Turing គឺជាអ្នកស្រឡាញ់ភេទដូចគ្នាហើយនៅក្នុងអំឡុងពេលនោះតាមច្បាប់របស់អង់គ្លេសការស្រឡាញ់ភេទដូចគ្នាត្រូវបានចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់ទៅ2ឆ្នាំឯណោះ នៅឆ្នាំ1952 Alan Turing ត្រូវបានតុលាការអង់គ្លេសកាត់ឲ្យជាប់ពិរុទ្ធពីបទសម្លាញ់ភេទដូចគ្នាក៏ប៉ុន្តែតុលាការបានផ្តល់ជំនួយពីរដល់ Alan Turing ឬមួយត្រូវជាប់ពន្ធនាគាររយៈពេល2ឆ្នាំឬមួយត្រូវទទួលការព្យាបាលដោយចាក់អុកម៉ូនរយៈពេល12ខែ Alan Turing បានជ្រើសរើសយកការព្យាបាលដោយចាក់អុកម៉ូនដើម្បីជៀសពីពន្ធនាគារហើយអាចនៅបន្តធ្វើការសិក្សាស្រាវជ្រាវរបស់លោក ជាបន្តទៀតក៏ប៉ុន្តែ2ឆ្នាំក្រោយមកនៅថ្ងៃទី8ខែមិថុនាឆ្នាំ1954 Alan Turing ដែលនៅពេលនោះមានអាយុ41ឆ្នាំត្រូវបានគេរកឃើញដេកស្លាប់នៅក្នុងផ្ទះដោយត្រូវឆ្នាំពុលរហូតមកទល់នៅពេលនេះគេនៅតែមិនទាន់អាចដឹងឲ្យប្រកាស100%នៅឡើយទេ អំពីមូលហេតុនៃការស្លាប់របស់ Alan Turing ក៏ប៉ុន្តែ តាមការសន្និដ្ឋានជាទូទៅ Alan Turing ផឹកថ្នាំពុលសម្រាប់ខ្លួនឯងដោយសារតែមានបញ្ហាផ្លូវចិត្តដែលកើតចេញពីការព្យាបាលដោយចាក់អុកម៉ូនក្រោយមរណភាពរបស់ Alan Turing ទ្រឹស្ដីរបស់លោកត្រូវបានគេយកទៅបន្តធ្វើការសិក្សានិងកែលម្អបង្កើតជាម៉ាស៊ីនកាន់តែទំនើបដែលគេច្រានហៅតាមភាសាអង់គ្លេសថា Turing machine ហើយដែលក្រោយមក បានវិវត្តទៅជាម៉ាស៊ីនដែលយើង គ្រប់គ្នាហៅថាកុំព្យូទ័ររហូតមកទល់នឹងពេលបច្ចុប្បន្ននេះនៅឆ្នាំ2009 55ឆ្នាំក្រោយមរណភាពរបស់ Alan Turing នាយករដ្ឋមន្ត្រីអង់គ្លេសគឺលោក Gordon Brown ថ្លែងនៅក្នុងនាមរដ្ឋាភិបាលអង់គ្លេសទាំងមូលបានធ្វើការសុំទោសជាសាធារណៈអំពីភាពអយុត្តិធម៌ដែលអង់គ្លេសបានធ្វើចំពោះ Alan Turing ហើយ4ឆ្នាំក្រោយមកទៀតនៅឆ្នាំ2013 ទោសស្រឡាញ់ភេទដូចគ្នារបស់ Alan Turing ត្រូវបានព្រះមហាក្សត្រី Elizabeth ទី2ចេញពីរាជក្រឹតលើកលែងចេញវិញទាំងអស់។